សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំម្ដងទៀតហើយនៅថ្ងៃនេះនៅមុខម្ហូបពិសេសមួយមុខទៀតនោះគឺឆ្អឹងជំនីជ្រូកបំពងហើយចំពោះមុខម្ហូបមួយមុខនេះជា មុខម្ហូបតាមតំបន់របស់ប្រទេសចិនអញ្ចឹងហើយបើសិនជាបងប្អូនចង់ដឹងថាពិសេសបែបណាកុំភ្លេចទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នា ដំបូងយើងត្រូវកាត់ឆ្អឹងជំនីជ្រូករបស់យើងយក ប្រវែងបែបនេះហើយបន្ទាប់មក យើងប្រឡាក់ជាមួយ នឹងទឹកស៊ីអ៊ីវខាប់បន្ទាប់ពីប្រឡាក់រួចហើយយើង ទុកមួយសន្ទុះសិនឥឡូវនេះយើងមកហាន់ខ្ញីហើយនឹងខ្ទឹមខ្យល់របស់យើង ដើម្បី ទុកយកទៅធ្វើម្ហូបរបស់យើងបន្ត យើងត្រូវហាន់ខ្ញីជាចំណិតបែបនេះរួចហើយយើងហាន់ខ្ទឹមខ្យល់ ចំពោះខ្ទឹមខ្យងខ្ញុំហាន់បញ្ឆិតបញ្ឆិតបែបនេះដើម្បីទុកយកទៅឆាជាមួយនឹងបន្លែរបស់យើងឥឡូវនេះយើងចាប់ផ្ដើមបំពងឆ្អឹងជំនី ជ្រូករបស់យើង យើងដាក់ប្រេងឲ្យរាងក្ដៅបន្តិចរួចហើយយើង ចាក់ឆ្អឹងជំនី ជ្រូករបស់យើងចូលនៅថ្ងៃនេះខ្ញុំបំពងឆ្អឹងជំនីជ្រូកបងប្អូនអាចមើលទៅអត់សូវបានល្អទេដោយសារខ្ញុំប្រើប្រេងឆាខុសម៉ាកបងប្អូន ដល់ពេលអញ្ចឹងប្រេងឆារបស់យើង ឡើងពពុះ នៅពេលដែលយើងបំពងឆ្អឹងជំនីជ្រូករបស់យើងបានឆ្អិនល្អហើយឥឡូវនេះខ្ញុំមកបំពងខ្ញីហើយនឹងដើមខ្ទឹមឥឡូវនេះយើងចាប់ផ្ដើមឆាឆ្អឹងជំនីជ្រូករបស់យើងតែម្ដង ចំពោះថ្ងៃនេះខ្ញុំប្រើស្ករក្រាមយើងកូរឲ្យរលាយបែបនេះមក ហើយបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់បន្តិចចំពោះទឹកស៊ីអ៊ីវខាប់បងប្អូនកុំប្រើច្រើនពេកកាលណាប្រើច្រើនពេកអាចឡើងខ្មៅអត់សូវមានពណ៌ស្អាតទេបន្ទាប់ពីដាក់ទឹកស៊ីអ៊ីវខាប់ចូលហើយខ្ញុំបន្ថែមជាមួយនឹងផ្កាច័ន្ទឈើអែមបន្តិចហើយកូរច្របល់ចូលគ្នាឲ្យសព្វបន្ទាប់មកបងប្អូនអាចដាក់ឆ្អឹងជំនីជ្រូកស្លឹកខ្ទឹមហើយនឹងខ្ញីដែលយើងបំពងរួចហើយនោះដាក់ចូលមកកូរឲ្យសព្វបន្តិចរួចហើយយើងបន្ថែមជាមួយនឹងទឹកស ស៊ុបបើសិនជាបងប្អូនអត់មានទឹកស៊ុបបងប្អូនអាចប្រើទឹកធម្មតាក៏បានក៏ប៉ុន្តែចំពោះមុខម្ហូបមួយមុខនេះបើសិនជាបងប្អូនអាចបងប្អូនដាក់ទឹកស៊ុបមានរសជាតិឆ្ងាញ់ជាងឆ្លៀតពេលរងាស់ឆ្អឹងជំនីជ្រូកតោះបងប្អូនយើងទៅឆាបន្លែរបស់យើងសិន ហើយចំពោះបន្លែថ្ងៃនេះខ្ញុំប្រើត្រួយសណ្ដែកដើម្បីយកមកញ៉ាំផ្ទាប់ជាមួយនឹងឆ្អឹងជំនីជ្រូករបស់យើងដំបូងយើងដាក់ប្រេងចូលរួចហើយយើងដាក់ខ្ទឹមសចិញ្ច្រាំ ហើយនឹងដើមខ្ទឹមខ្យល់ចូលកូរឲ្យឡើងឈ្ងុយបន្តិចរួចហើយដាក់បន្លែចូល យើងកូរឲ្យបន្លែរបស់យើងឆ្អិនបានល្អគឺជាការស្រេចហើយចំពោះបន្លែនេះនៅពេលដែលស្រង់ខ្ញុំយកកន្ត្រងមកត្រង ដើម្បីឲ្យស្រស់ជាតិទឹក នៅក្នុងបន្លែ នៅពេលដែលយើងទ្រាប់ចាន គឺបន្លែរបស់យើងអត់មានចេញជាតិទឹកមកទេអញ្ចឹងឃើញថាបន្លែរបស់យើងរួចរាល់ហើយតោះបងប្អូនយើងមកមើលឆ្អឹងជំនីជ្រូករបស់យើងឥឡូវឃើញថាឆ្អឹងជំនីជ្រូករបស់យើងក៏បានឆ្អិនរួចរាល់ហើយហើយទឹកក៏សល់ល្មមដែលយើងចង់បាន ហើយខ្ញុំបន្ថែមជាមួយនឹងស្ករសមួយចុងស្លាបព្រាបាយទៀតខ្ញុំបន្ថែមជាមួយនឹងទឹកម្សៅឆា3ស្លាបព្រាបាយដើម្បីឲ្យទឹករបស់យើងខាប់នៅពេលដែលយើងស្រោចពីលើឆ្អឹងជំនីគឺថាពណ៌ស្រស់ស្អាតមែនទែន ហើយពោះមុខមហូបឆ្អឹងជំនីជ្រូកមួយមុខនេះខ្ញុំអត់បានបន្ថែម គ្រឿងផ្សំអីទៀតទេបងប្អូនដោយសារមានរសជាតិចេញពីទឹកស៊ុបមកស្រាប់ហើយហើយរសជាតិឆ្អឹងជំនីជ្រូកនេះវិញគឺមានរសជាតិផ្អែម ប្រៃស្រាលចេញពីទឹកស៊ុបគឺថាឆ្ងាញ់តែម្ដងនៅពេលដែលយើងផ្ទាប់ជាមួយបន្លែរបស់យើងឃើញថាវាស៊ីគ្នាមែនទែនហើយរសជាតិឆ្ងាញ់ច្រប់ច្រប់ពីបន្លែ ជាតិផ្អែមឡមឡមចេញពីសាច់គឺថាពិសេសមែនទែនបងប្អូនបើសិនជាបងប្អូនចង់ដឹងថារសជាតិឆ្ងាញ់អញ្ចឹងមែនអត់បងប្អូនអាចសាកល្បងចម្អិនបាន